លើឆាកជាដៃគូប្រកួត តែការពិតបេក្ខជនពីររូបមានទំនាក់ទំនងពិសេសជាមួយគ្នាគួរឲ្យភ្ញាក់ផ្អើលមហាជនផ្ទុះការចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងក្រោយលេចធ្លាយការពិតរបស់បេក្ខជនពីររូបនេះនៅលើឆាកប្រឡងចម្រៀងជាគូប្រកួតប្រជែងនឹងគ្នាមែនពិត តែនៅពីក្រោយការប្រកួតប្រជែង ពួកគេទាំងពីរនាក់មានទំនាក់ទំនងស្ទើរតែនឹកស្មានមិនដល់តតែសោះមុននឹងឈានដល់ការនិយាយអំពីទំនាក់ទំនង របស់បេក្ខជនប្រឡងចម្រៀង Cambodian Idol នោះប្រិយមិត្តប្រកាសជានឹកឃើញបេក្ខជនពីររូបដែលលេចធ្លោនិងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគឺបុរសសង្ហាវ័យក្មេងថលភិតិនិងលឹមតិចមេងជាក់ជាមិនខានឡើយដោយយុវជនវ័យក្មេងទាំងពីរដួងនេះ បានឆក់យក បេះដូងអ្នកគ្រប់គ្រងឲ្យលងស្រឡាញ់លើខ្លួនត្រង់សមត្ថភាព ក្នុងការច្រៀងចម្រៀងជាមួយនឹងភ្លេងដ៏សែនពីរោះនិងកាយវិការដ៏ប៉ិនប្រសប់របស់ខ្លួនជាពិសេសលើរូបសម្រស់និងស្នាមញញឹមតែម្ដងមួយវិញទៀតបេក្ខជនទាំងពីររូបនេះកំពុងតែទទួលបានសម្លេងគ្រប់ត្រូលឡើងកក្រើកខ្លាំងមែនទែននៅលើបណ្ដាញសង្គម។ សូម្បីតែគណៈកម្មការក៏ពេញចិត្តពួកគេទាំងពីរនាក់មិនធម្មតាដែរពលគឺគ្រប់គ្រងទៅលើសមត្ថភាពពួកគេស្ទើរតែ100%បាត់ទៅហើយតែចំពោះលទ្ធផលយ៉ាងណានោះលុះត្រាតែដល់វគ្គបញ្ចប់ទើបយើងអាចដឹងទាំងអស់គ្នាផងដែរការទទួលបានសម្លេងគាំទ្រខ្លាំងស្ទើរតែមួយប្រទេសកម្ពុជា សម្រាប់បេក្ខជនពីររូបនេះក្រោយពួកគេបានបញ្ចេញសមត្ថភាពលើឆាកប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោកក្នុងកម្មវិធី Cambodian Idol រដូវកាលទី4ក្នុងវគ្គ Live Show សប្តាហ៍ទី2ដោយបេក្ខជនវ័យក្មេងថលសុភិតិបានបកស្រាយបទចម្រៀងមានចំណងជើងថាមិនអាចខាត់ទេដែលមួយបទនេះបានធ្វើឲ្យគណៈកម្មការផ្ទុះការគ្រប់គ្រងទៅលើបេក្ខជនថលសុភិតិជាខ្លាំងជាពិសេសទទួល បានសម្លេងគ្រប់គ្រងយ៉ាងខ្លាំងពីទស្សនិកជន។ រហូតមានការយក ទៅចែករំលែកលើបណ្ដាញសង្គមនានា ឡើងផុសផលតែម្ដងងាកមកចាប់អារម្មណ៍បេក្ខជនវ័យក្មេងតូចច្រឡឹងគួរឲ្យស្រឡាញ់និងក្រមិចក្រមើមនៅមិនចេះស្ងៀមលឹមតិចម៉េងឯណោះវិញ គេក៏ទទួលបានការគ្រប់គ្រងនិងការស្រឡាញ់យ៉ាងខ្លាំងពីទស្សនិកជន និងគណៈកម្មការលើ ឆាកប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក ក្នុងកម្មវិធី Cambodian Idol រដូវកាលទី4ក្នុងវគ្គ Live Show សប្តាហ៍ទី2នេះផងដែរក្រោយបេក្ខជនរូបនេះបានបកស្រាយនៅបទចម្រៀងមួយបទដែលមានចំណងជើងថាម៉ែដោយមួយបទនេះត្រូវការបញ្ចូលមនោសញ្ចេតនាខ្លាំងនិងផ្ចំទៅលើសម្លេង រួមទាំងកាយវិការ តែបេក្ខជនរូបនេះធ្វើបានយ៉ាងល្អឥតខ្ចោះរហូតធ្វើឲ្យគណៈកម្មការ និងទស្សនិកជនមិននឹកស្មានដល់ថាគេ អាចធ្វើបានតលតែសោះ មិនខុសគ្នាទេ សមត្ថភាពបេក្ខជនវ័យក្មេងលឹមតិចម៉េងក៏ត្រូវបានមហាជនទទួលស្គាល់និងពេញចិត្តជាខ្លាំងមានការយកទៅចែករំលែក លើបណ្ដាញសង្គមនានាដោយបេក្ខជនថលសុភិតិផងដែរដោយឡែកក្រោយពីទទួល បាន ការគាំទ្រខ្លាំងស្ទើរតែមួយប្រទេសនិងជាដៃគូប្រកួតប្រជែងនឹងគ្នា លើ ឆាកប្រឡងចម្រៀងមានអីស្រាប់តែថ្មីថ្មីនេះ លេចចេញនៅទំនាក់ទំនងមួយរបស់បេក្ខជនវ័យក្មេងលឹមតិចមេងនិងបេក្ខជនថលភិតិជាមិត្តភ័ក្តិរាប់អានគ្នារាប់ឆ្នាំ និងស្រឡាញ់គ្នាស្អិតរមួតលើសពីគូសង្សារទៅទៀតក្រោយពីពួកគេបានបង្ហាញនៅលើវីដេអូមួយលើបណ្ដាញសង្គម TikTok និង Facebook ដោយទំនាក់ទំនងដ៏ពិសេសក្នុងនាមជាមិត្តភ័ក្តិរបស់បេក្ខជនពីររូបនេះ បានធ្វើឲ្យមហាជនស្ងើចសរសើរចំពោះពួកគេខ្លាំងតែម្ដងចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ